នេះគឺសំណាងយ៉ាងចំណានដែលវាស្នាបាននំឲ្យរូបខ្ញុំចាប់ចិត្តគិតសងបំណងនៅម ស្មើជីវិតរូបក្លិនកូលាបជ្រាបសពប្រានត្រជាក់ព្រៀបមកបាននឹង រៀមសពសច្ចាចំពោះមុខមានភ្នំសន្តិជាសាក ខ្ញុំចោលតែអកំពុងធំជំរំចិត្តសូមផ្ញើជីវិតរឿងបិទនឹងបិ ធំជំរុំចិត្តសូមផ្ញើជីវិតរឿងពិតនឹងបើសូមស្ទឹងព្រៃប្រងជួយចែកជើរូបពេល ចន្ទទីទុំ ជួបឆោមឆាយស្វាយចន្ទទីទុំរំដូលជើងភ្នំក្រពំបញ្ញាស្នា my